បាទថ្ងៃនេះបង្ហាញអំពីរបៀបនៃការឆែកមើលការចាក់វ៉ាក់សាំងបាទអញ្ចឹងយើងថតរូបទៅយកកាមេរ៉ាយើងថតរូបទៅសម្រាប់ iPhone បាទអញ្ចឹងវាបង្ហាញផ្ទាំងបាទសម្រាប់បានចាក់វ៉ាក់សាំងនិងតមានបានអញ្ចឹងយើងយកលេខការចាក់វ៉ាក់សាំងរបស់យើងដែលម្នាក់ម្នាក់បានចាក់ហ្នឹងហើយយើងវាយវាសម្រាប់លេខការចាក់វ៉ាក់សាំងយើងចូលទៅបាទបន្ទាប់មក យើងចាក់យើងវាយនៅថ្ងៃខែកំណើតរបស់យើង បាទអញ្ចឹងយើងវាយហើយយកពាក្យថាស្វែងរកបាទវា នឹងបង្ហាញនៅ data តិន័យមួយចំនួន នៃការចាក់វ៉ាក់សាំងរបស់យើងលើកទី1លើកទី2និងលើកទី3បាទអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះ បាទអរគុណជម្រាបលាបាយបាយ